លោកជូបៃដិន និងលោកស្រីលីត្រាបដិញ្ញារួមគ្នា ប្រឆាំងនឹងរុស្ស៊ីប្រធានាធិបតីអាមេរិកលោកជូបៃដិននៅ ថ្ងៃអង្គារសប្តាហ៍នេះបាន សម្ដែងការអបអរសាទរចំពោះនាយករដ្ឋមន្ត្រីអង់គ្លេសថ្មី គឺលោកស្រីលីត្រានៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទហើយមេដឹកនាំទាំងពីរបានសន្យាថានឹងពង្រឹងទំនាក់ទំនងទ្វេភាគី ខណៈប្រទេសទាំងពីរកំពុងរួមគ្នា ប្រឆាំងនឹងរុស្ស៊ីនេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធទី7ខែកញ្ញាឆ្នាំ2022សេចក្តីថ្លែងការណ៍មួយរបស់ការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេសបានឲ្យដឹងថា លោកโจ Biden និងលោកស្រី Liz Truss បានពិភាក្សាគ្នា អំពីការពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងអង្គការ NATO និងកិច្ចព្រមព្រៀងសន្តិសុខ អាមេរិកអូស្ត្រាលីអង់គ្លេសដែល បានបង្កើតឡើងកាលពីឆ្នាំ2021ដោះស្រាយបញ្ហាប្រឈមមុខរួមគ្នាជាពិសេសបញ្ហាសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរដែលបានបង្កឡើងដោយ សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនចំណែកឯលោកโจ Biden ក៏បានសរសេរនៅលើបណ្ដាញ Twitter យ៉ាងដូចនេះថាខ្ញុំទន្ទឹងរង់ចាំការធ្វើឲ្យកាន់តែស៊ីជម្រៅថែមទៀត នៅទំនាក់ទំនងពិសេសរវាងប្រទេសរបស់យើង។ និងធ្វើកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើបញ្ហាប្រឈមជាសកល រួមទាំងការបន្តការគ្រប់គ្រងសម្រាប់អ៊ុយក្រែន ដើម្បីការពារខ្លួន ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីគូបញ្ជាក់ថាលោកโจ Biden និងលោកស្រី Lee Trash អាចជួបមុខគ្នាឆាប់ឆាប់ខាងមុខនេះនាឱកាសចូលរួម ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិដែលក្រុងនឹងប្រារព្ធឡើង នៅចុងខែកញ្ញានេះកន្លងមកទីក្រុង Washington និងទីក្រុងឡុងបានសហការគ្នាក្នុងការជួយអ៊ុយក្រែនប្រឆាំងរុស្ស៊ីនិងការប្រឆាំងនឹងឥទ្ធិពលរបស់ចិននៅតំបន់ប៉ាស៊ីហ្វិកប៉ុន្តែកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមន្ត្រីអង់គ្លេសមួយចំនួនរំពឹងថាអាចប៉ះប៉ូវផ្នែកពាណិជ្ជកម្មនិងភាពចលាចលសេដ្ឋកិច្ចបន្ទាប់ពី Brexit នៅមិនទាន់សម្រេចបាននៅឡើយទេ ក្រមរដ្ឋាភិបាលរបស់លោកโจ Biden ចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ